ករណីហ ংস ាដោយចេតនារបស់ឈ្មោះរឿនច័ន្ទរតនាភេទប្រុសអាយុ27ឆ្នាំទៅលើទារកឈ្មោះវុតច័ន្ទរតនាអាយុ2ខែត្រូវជាកូនបង្កើតថ្នាក់នៅភូមិពោឃុំភ្នំកុងស្រុកអង្គរជ័យខេត្តកំពតករណីនេះកើតឡើងនៅថ្ងៃទី27ខែកុម្ភៈឆ្នាំ2023 Blue Strong Power Plus Power to Win អ្នកនាំពាក្យនៃក្រសួងសង្គមគិច្ចអតីតយុទ្ធ ជននិងយុវនីតិសម្បទា សូមថ្កោលទោសដាច់អហង្ការមិនអាចទទួលយកបានដាច់ខាតចំពោះការប្រព្រឹត្តអំពើហិង្សាដោយចេតនាយ៉ាងខូខើប្រេផ្សៃអមនុស្សធម៌ដែលបង្កឡើងដោយឈ្មោះរឿនច័ន្ទរតនាភេទប្រុសអាយុ27ឆ្នាំ ដែលត្រូវជាឪពុកបង្កើតទៅលើទារកឈ្មោះវុឌ្ឍច័ន្ទវឌ្ឍនៈភេទប្រុសអាយុ2ខែស្នាក់នៅភូមិពោធិ៍ឃុំភ្នំកុងស្រុកអង្គរជ័យខេត្តកំពតករណីនេះ បានកើតឡើងនៅថ្ងៃទី27ខែកុម្ភៈឆ្នាំ2023ដោយចាប់កូនបោកទៅលើនឹងឥដ្ឋបង្កឲ្យមានស្ថានភាព ធ្ងន់ធ្ងរឪពុកប្រើប្រាស់គ្រឿងញៀនករណីនេះស្នើសុំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ជាបន្ទាន់អ្នកនាំពាក្យនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដូចជាសាធារណជនទូទៅពិតជាមានដីរន្ធត់តក់ស្លុតឥតឧបមានិងមានការអាណិតអាសូរក្រៃលែងចំពោះទៅរੂដ៏កំសត់នេះដែលទទួលរងដោយអំពើហិង្សាយ៉ាងប្រៃផ្សៃអមនុស្សធម៌ដោយយល់ ល់ឃើញថាអំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិកុមារជាពិសេសសិទ្ធិទទួលបាននៅកិច្ចការពារដែលប្រទេសកម្ពុជាបាន ផ្ដល់សច្ចប័ននិងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងអំពើហិង្សាអមនុស្សធម៌នេះអ្នកនាំពាក្យនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាស្ថាប័នអនុវត្តលើការងារសិទ្ធិកុមារសូមអំពាវនាវ ដោយទ ទទូចដល់សមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះ ឈ្មោះ រឿនច័ន្ទរតនាដើម្បីកុំឲ្យអំពើអាក្រក់បែបនេះកើតមានក្នុងសង្គមជាតិយើងបន្តទៀតថ្ងៃសុក្រ12កើតខែផលគុណឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566រាជធានីភ្នំពេញថ្ងៃទី3ខែមិនិនាឆ្នាំ2023 Strong Power Plus. Power to win.